និយាយតាមគឺតាមអាត្មាសង្ឃឹមថាអត់មាននរណានៅមួយទេទៅទៀតអស់ហើយណាមានសល់ហើយតាំងពីកូនងាទៅទៅទៅនៅទៀតដែរមកយើងនេះមើលតាមមើលទៅទៅនៅទៀតគ្មានសល់ទេនៅរិទ្ធិនកាត់ទូណាទៅវិចិនកាត់ទូឈប់កាត់ទូកាន់សិលទៅនៅទៀតណា ណាទៅទៀតអស់ពួកដល់ព្រះរាមលោកប្រមូលយកលោកមានសម្ញញលោកក្រាលអញ្ចឹងទៅដល់សម្រាប់បុត្រចក្រវាលដោយសត្វណាមានស័យលោកមកយកអស់ហើយសល់ប្រមាណទុកឲ្យព្រះជាន់ក្រោយលោកព្រះតពីព្រះរាមនោះមានប្រមាណអង្គនេះប៉ុន្តែមិនមានព្រះបកគ្នាដោយព្រះសំណាក់ទៅដល់នោះណា ដូចខុសបាត់ទៅមិនដឹងជាវិញ្ញាណអ្នកកលហ្នឹងទៅនៅពីស្អីមិនទៅគឺសមាធិបើខិតទឹកខិតនៃខិតព្រៃទឹកស្អាតអស់ប៉ុន្តែក្នុងគូហេតុគឺយើងមិនសម្ដែងយើងមិនចាំស្ដាប់ទេយើងគិតទៅធំទៅព្រះតាមិនໄ្វទៅបានផងទៅទៀតបានណា ចឹងយើងនៃចំណុចចំណុចទី1ហើយឥឡូវចាំមុនទៅមានអីព្រះអង្គទៅបានបាទទៅតាមណាទៅទៅសមាធិបញ្ញាម៉ោង7ម៉ោង4ម៉ោង2ម៉ោង5ម៉ោង7មួយកន្លះ10ម៉ោង3កន្លះ5កន្លះហ្នឹងឯងព្រះអង្គធ្វើសមាធិនេះទៅនឹងទៀតហ្នឹងទៅទៀតនឹងប្រាថ្នានេះ គុណសិលបរិសុទ្ធនេះសម្បើបានធម្មជាតិទុតិយជាតិតរិយជាតិយតតិជាតិទៅដើរឲ្យទៅក្បាត់ឧបចារជាតិណាហើយវិចារណានិច្ចំសុខំនិងលັບតាទៅបងទៅអស់កិលេសទៅនិព្វានតាមរយៈបឋមបសមាបានត្រឹមឧបចារជាតិមួយទៅនិព្វានបានព្រះអង្គឬក៏មកជុំវិបស្សនាបានត្រឹមបឋមជាតិមួយពិចារណាវិបស្សនាទៅនិព្វានបានហើយតាមបស្សនាទៅបានអស់ ណានឹងជួយទៅបានផងនឹងឲ្យទៅស្ម័គ្រចិត្តមុនទៅណាកណាជួយប្រធានផ្លូវណាមុនទៅស្អប់អានឹងនិយាយនិយាយគឺលំងទៅប្រធានដែរតាមចិត្តមើលទៅវាទឹកវេទនាក្នុងជីវិតប្រចាំថ្ងៃទាំងអស់ទៅគ្នាតាមបាបបាបកាយគួរទៅប្រធានអស់ ចឹងយើងមានផ្លូវដើរច្រើនណាខតទេសនាល្ងាចនេះជាអំពីផ្លូវទៅលពៀនមានជាចំណុចដែលត្រូវទៅបានអញ្ចឹងយើងនៅសង្ឃឹមទុកក្នុងចិត្តតែក្នុងវសាហ្នឹងព្រះអង្គក៏ត្រូវលពៀនខ្លះជាតាអីសំដាក់នឹងប្រឹងប្រនបត្តិក្នុងយប់ថ្ងៃកុំប្រមាណកុំថាចាំថឹកចាំងាយចាំថឹកចាំងាយ ឲ្យកាញ់ប៉ុនគេពីមកដែរពីអង្គុយបាន10ម៉ោងឯងបាន12ម៉ោងបាន1ម៉ោងហាមតាំងបុរទេគេទៅលៀនអស់បើសុខជឿកើតទៀតមកគុំទៅលៀនឡើងទៅឲ្យរងទៅគុំទៅ នាំវាបាអីច្រើនណាពួកអត់ទៅឡើយដោយសុទ្ធតែកើតចាក់ឈឺស្លាប់ទៅមកទៅមកបានកាយទៅកើតឡើងមកធំឡើងទាស៊ីទាចាយទាថពរាជៈក៏ឲ្យគ្រឿងអលង្ការអោទីទុកដាក់យយូរមានប្តីប្តីទៅមានកូនមានចៅនិយាយញោវាគុណអីហោហែទៅប្រមោលខ្ញុំមកមកភ្លុះ ហើយយេតិកានោះខ្លះ5នាក់ខ្លះដល់20នាក់ឲ្យជុំគ្នាយីវដល់ពេលតិចចាប់ដងដងមួយម្ដងមួយសវត្តម្ដងម្ដងមួយសវត្តម្ដងម្ដងមួយសវត្តម្ដងសវត្តដល់សវត្តដល់មកមាច់ជរិយដល់ទីផុតមកជាបាច់កកម្ដងមួយម្ដងមួយសវត្តបាត់ហើយសល់អស់ កាយនឹងក៏យកទៅមិនរួចប្រពន្ធនឹងក៏យកទៅមិនរួចប្តីនឹងក៏យកមិនរួចម៉ែអើនឹងក៏យកមិនរួចកូនចៅនឹងក៏យកមិនរួចទ្រព្យសម្បត្តិអស់គ្រឿងអលង្ការខំប្រឹងរត់នឹងក៏យកវាមិនរួចអស់ទៅវិញ្ញាណទេស្មើស្មោបាត់ទៀតវិញ្ញាណចោះទៅអត់ទីពឹងវិញ្ញាណចោះទៅអត់ទីពឹងសោះ អ្វីអ្វីនៅនេះទាំងអស់ហើយទៅម្នាក់ឯងទៅសសល់កំណើតថ្មីចាំមើលកម្មទាយាបឲ្យកម្លាំងទៅខាងណាទៅខាងនោះហើយចឹងបានព្រះសម្ដែងថាមិនទៀងទេម៉ែឪនឹងគេខាទៀងថាអូម៉ែឪអល់ជាតិអត់ទេប្រពន្ធអល់ជាតិប្តីអល់ជាតិកូនអល់ជាតិនឹងតាមដាប់ជាតិអត់សោះអត់ទេបងប្អូនគ្រប់ជាតិនឹងអត់បានទេ បើនៅកាន់រស់ទីជាមួយគ្នានឹងចង់ចង់បានចេះចង់បានចង់អត់ទេលុះត្រាតែចិត្តគំនិតសកម្មភាពនឹងការលះបង់ដូចគ្នាអានឹងបានទៅជាមួយគ្នាបានចិត្តគំនិតសកម្មភាពនឹងការលះបង់ចិត្តគំនិតជាបុគ្គលមិនជាប់ជំពាក់ ជាអ្នកលះលែងជាអ្នកជឿទៅលើកម្មផលនិងផលបរិច្ចាគទានដោយគ្មានកំណត់ផ្សេងទុកធ្វើអីធ្វើអស់នេះចិត្តកំណត់សកម្មភាពបញ្ចេញស្ដែងមកកាយកម្មវិច័យកម្មជាអ្នកស្ថិតនៅក្នុងសិលដែលហើយណាក៏សិលជាអសរមួយបញ្ញាពោះមានអធិស្ស្រ័យត្រូវគ្នា ចឹងមកវពុលគោថាពណ៌កើតទៀតនេះមានមួនសញ្ញាសភាសញ្ញាសីលាសញ្ញាចាគាសញ្ញាបញ្ញាទៅជឿដូចគ្នាកម្មសិលដូចគ្នាហើយមានចិត្តធ្វើទានដូចគ្នាមានបញ្ញាដូចគ្នាទៅហើយទៅជាមួយគ្នាបានអាហ្នឹងប៉ុន្តែយើងងាយមានអត់ងាយទេចិត្តផ្សេងគ្នាម៉ែឪទៅប្តីប្រពន្ធរត់មិនមែនទៅកើតជួបគ្នាទេ ម៉ែឪហើយកូននោះអត់ត្រូវគ្នាហ្មងហើយបងប្អូននោះអត់ត្រូវគ្នាទេហើយកូនហើយម៉ែឪក៏អត់ត្រូវគ្នាដែរចិត្តផ្សេងផ្សេងនឹងអស់យល់ដឹងរៀមរៀមខ្លួនធ្វើរៀមខ្លួនមិនបានជួបគ្នាអត់ទៀតអត់ចង់ជួបអត់ទៀតលោកស្រាតែមានការលះបង់ពោះដូចគ្នាមានសកម្មភាពដូចគ្នាមានបំណងដូចគ្នានឹងតអត់ហ្នឹងគ្រប់ចង់គ្រប់ចិត្តនៅសម័យព្រះមានតែតកូលមួយ អ្នកកលមេត្តាអ្នកកលបៃតាក៏ប្រស្នាជាមានគ្រប់ជាតិដែរហើយក្នុងគ្រួសារមួយចៅគ្រួសារមហាកបិនបងគ្រួសារមហាកបិន1000គ្រួសារមកស្រុកនឹងហ្មងអត់ជប់នោះចិត្តប៉ុនគ្នាហើយចិត្តជប់ចិត្តជប់ហ្មងពុននឹងអត់មានឈ្មោះដែរទេវតាពុននឹងឈ្មោះថាកណៈទេវតា កាលនៅជាជាលំបានគេហៅដែនបេសកាធ្វើមិននឹងវិច័យពុទ្ធ1000អង្គក្នុងមួយអង្គមកគួសារចូលក្រុមដូចគ្នាប៉ិនគ្នាចិត្តប៉ិនគ្នាស្លាប់ទៅទៅកាយទេវត់នៅជុំគ្នាហៅគណៈទេវត់អ្នកឃើញឃើញឃើញមានគួសារនឹងមួយជួបគ្នាហើយដល់ទៅពេលពុទ្ធកសបៈបានប្រាស់មកថើជុំគ្នាទៀត ប្តីប្រពន្ធជុំគ្នាយើងរៀងខ្លួនហើយបានជាសម្លាញ់គ្នាប្រព័ន្ធគ្រួសារទៀតហើយចាប់កសាងសមាសនៈទានជុំនេះទៀតហើយហើយសធារឿងលុយកាក់លះបង់ធម្មតាទេណាមាមានច្រើនចេញច្រើនណាមានតិចចេញតិចទៅបរិចិត្តកំណត់ត្រូវគ្នា ធ្វើមុន7យប់7ថ្ងៃឆ្លងហើយប្រគិនប្រៃស្បងយពហើយអស់ពីនោះទៅទៅកើតជាទេវតាទៀតទួកណាទេវតាជាប់ទៀតមិនដែរតែជុំនេះទៀតទៅភូមិទេវតាមួយហ្នឹងសម្រាប់ខ្លួនហ្នឹងមកក្រុមក្រុមអត់ដល់មកសម័យព្រះហ្នឹងមកកើតមួយជាមហាកម្មិនហើយហេសីនាងអណោជាហើយកែនឹងកើតជាអាមាត្យនៅជាមួយស្ដេចស៊ីសម្បត្តិរួមគ្នា ហើយក៏ទៅលពៀនទៅជាមួយគ្នាទាំងអស់ទៅមកគ្រប់មកទ្រលនឹងទៅជាមួយគ្នា1000វោសាគឺឃើញជាបណ្ដាប្រែទៅពីច្រើនដែរឃើញវោសាមួយផ្លែកជាងគេបានព្រះថ្លែងថាក៏ជួបគ្នាសញ្ញសភាសញ្ញសីឡាសញ្ញចាគាសញ្ញបញ្ញាជាកម្មផលដូចគ្នាធ្វើសេចក្តីសម្រួមដូចគ្នាមានការលះបង់រួមគ្នា ហើយនឹងការយល់ដឹងដូចគ្នាមានបំណងទៅគ្នានឹងទៅហើយទៅឲ្យគ្រប់ជាតិមកគ្រប់ជនគ្រប់ជាតិទៅហើយអត់បាយអត់ជាតិទេ នៅមនុស្សមនុស្សជុំគ្នានៅការទេវតាទេវតាជុំគ្នាបងមនុស្សមនុស្សជុំគ្នាវិលទៅវិលមកវិលទៅវិលមកដល់ដល់កំពុងរោដល់កំពុងជាតិទៅយានយោមខាងកំពុងចាមអ យល់ទេណាហ្នឹងបានយុទ្ធការកពីហ្នឹងឯងណាកម្មជាមកដល់ហើយធ្វើបលរស្នាខុសគ្នាតាមរយៈណាខ្លះមករំលែងប្រសូតចុះថ្ងៃហ្នឹងប្រសូតយើងសូមចប់តាមប៉ុណ្ណឹង Amen.